សុកស្រីនាងសរសេរវែងអ្នកមិនដឹងថារឿងអីណាអាត្មាអត់ដឹងភពសំណួរទាំងអស់អាត្មាអត់ដឹងមុនទេដឹងរឿងអីទេអញ្ចឹងមិនប្រកាសថាអាត្មាយកមកដាក់ឲ្យឆ្លើយរួចទេព្រោះភាកច្រើនអាត្មាអត់ដឹងទេសូមថ្វាយបង្គំលោកគ្រូករណាបាក់ទឹកចិត្តខ្លាំងតាំងពីសង្សារគាត់បែកចិត្តទៅចោលអឺ នៅតែនឹកឃើញគាត់រាល់ថ្ងៃ ម្ដងរអើមម្ដងស្រឡាញ់គាត់លែងមានអារម្មណ៍ចង់ធ្វើអ្វីអស់សង្ឃឹមខកបំណងព្រោះករណាជឿជាក់រឿងនឹងខ្លាំងទាំងដែលចុងក្រោយពេលបែកគ្នាគាត់ថាតាំងពីដើមមកមិនបានស្រឡាញ់ករណាទេក្រំតែចង់ស្គាល់គ្នា ទុយស្រឡះពីអ្វីដែលគាត់ធ្លាប់និយាយតែអំឡុងពេលតាក់ទងគ្នាគាត់តែងនិយាយនិងបង្ហាញថាស្រឡាញ់នឹងគិតរឿងអនាគតបង្កើតគ្រួសារមួយ ករណីទាំងដែលករណីពីដំបូងមិនសូវចាប់អារម្មណ៍និងដាក់ចិត្តរឿងនឹងប្រមាណតែបានមួយរយៈក្រោយករណីក៏ជឿជាក់ទុកចិត្តគាត់ព្រោះឃើញគាត់ជាមនុស្សល្អ ហើយមានចំណេះដឹង ហើយគិតថាទៅថ្ងៃមុខអាចរស់នៅ ជាមួយគ្នា មិនដែល គិតថាចុងក្រោយគាត់អាចធ្វើអញ្ចឹងដាក់ករណាបានម្យ៉ាងវិញទៀតធ្វើឲ្យករណាគិតថាមកពីករណាល្អមិនគ្រប់គ្រាន់ទៅបានជាគាត់បែកចេញព្រោះថាគាត់ខកចិត្តមួយចរិតករណាចំណុចមួយខ្លាំង មិនព្រោះថាគាត់ខកចិត្តមួយប្រហែលជាមួយជាមួយចរិតករណាចំណុចមួយខ្លាំងសូវយល់ទៅនេះតែករណាបានធ្វើល្អអស់ពីលទ្ធភាពហើយ អំឡុងពេលដែលនៅជាសង្សារគ្នាចុងក្រោយចរិតនិងទង្វើ ដែលគាត់បង្ហាញធ្វើឲ្យករណាខកបំណងខ្លាំងតែករណានៅតែស្ ពាយនៅតែស្ដាយចង់បានគាត់ត្រឡប់មកវិញព្រោះករណីជាប់ចិត្តជាមួយគាត់ខ្លាំងដោយគាត់ ជាមនុស្សមានចំណុច លក្ខណៈដែលករណីចូលចិត្តទោះជាពេលខ្លះរអើមគាត់ខ្លាំងក៏ដោយហើយគាត់ក៏មានតាក់ទងជាមួយអ្នកផ្សេងទៀតតាំងពីនៅជាសង្សារជាមួយគ្នា តែករណីទៅតែដឹងពេលបែកគ្នាហើយថាតាមពិតគាត់ បោកករណាមករហូត ចំណែកករណាវិញ នៅតែអត់មានចិត្តលើអ្នកផ្សេងទៀតក្រៅពីគាត់ទេតើករណាត្រូវធ្វើយ៉ាងណាទើបអាចប្រឡែងចោលកុំឲ្យវាមានឥទ្ធិពលលើករណាទៀតហើយចាប់ផ្ដើមជីវិតថ្មីគំរោះនៅទាំងអស់សង្ឃឹមនិងបាក់ទឹកចិត្តទៀតពុំយ៉ាងគ្រូអូ ហ្នឹងហើយអ្នកទស្សនាទាំងឡាយជួយឲ្យមួយម៉ាត់មកកមកព្រោះនឹងវាជាទុកពិតហើយព្រោះទោះបីជារឿងដល់ថ្នាក់ណាក៏ដោយក៏វានៅក្នុងតែហេតុនិងផលព្រះដមេនមភិកព្រះអង្គត្រាស់ថា ពេមតោជាយតេសោកោសេចក្តីសោកកើតព្រោះសេចក្តីស្រឡាញ់ពេមតោជាយតេភយ៉ាងភ័យតក់ស្លុតក៏កើតព្រោះសេចក្តីស្រស្រឡាញ់ពេមតោវបមុតតសៈកាលបើរួចស្រឡះផុតចាកសេចក្តីស្រឡាញ់ហើយ កតោបតាកតោអឺ ពេលមកតោវប្រមុតតាសៈណដ្ឋិសោកោកតោប្រយ៉ាងសេចក្តីសោកសេចក្តីភ័យពិបាកចិត្តហ្នឹងវាមានមកពីណាហ្នឹងអញ្ចឹងសេចក្តីស្រឡាញ់ក្នុងទីនេះគឺស្រឡាញ់ស្រឡាញ់ហួងហែងស្រឡាញ់ដោយជាប់ចម្ពាក់ស្រឡាញ់ចង់បានមកជារបស់ខ្លួនហ្នឹងមិនមែនតែអ្នកសួរទេណាណាក៏ដោយ ណាណាក៏ដោយនឹងអ្នកដតីទៀតដែលកំពុងស្ដាប់នឹងខកចិត្តមិនស្ទើរទេហ្នឹងហើយទាំងអាត្មាហ្នឹងក៏ធ្លាប់ខកចិត្តចឹងដែរមិនធ្លាប់ឯណាហ្នឹងហើយធ្លាប់តែអញ្ចឹងប៉ុន្តែកន្លែងមួយថាមកពីករណាល្អមិនគ្រប់គ្រាន់ទៅទៅគេទៅ គំនិតនេះគឺគំនិតមិនគួររក្សាទុកទេអ្នកដែលគួរទៅទោះអ្នកសួរនឹងល្អជាងនឹង10ដងក៏ដោយក៏គេនៅតែទៅដែរជាងការថាមកពីយើងក្រក៏គេទៅថាមែនទេអ្នកខ្លះមានក៏គេបោះបង់ដែរអេមកពីយើងមិនសូវស្អាតបានគេទៅអេអ្នកខ្លះស្អាតក៏គេនៅតែទៅដែរអញ្ចឹងហ្នឹងហើយពីព្រោះអី ព្រោះនៅឬទៅរបស់មនុស្សពធុជននឹងគឺទៅដោយចិត្តពីរប្រភេទទី1នៅព្រោះមានរាគៈជាប់ជាពាក់នៅហ่ะដោយច្រើនអ្នកមានសង្កហៈធัวនឹងក៏មានដែរប៉ុន្តែវាមិនសូវសម្បូរអឺហើយដល់ទៅនឹងតួរាគៈតួជាពាក់នឹងវាលែងសូវមាន ជាមួយនឹងវត្ថុនោះប៉ុន្តែមិនមែនន័យថាអស់រាគៈគ្រាន់តែវាកើតរាគៈជាមួយរបស់ផ្សេងទៀតកើតលោភៈជាមួយរបស់ផ្សេងទៀតអញ្ចឹងហើយបានជា នៅក្នុងមង្គលសោតព្រះអង្គអត់សរសើររឿងស្រឡាញ់គ្នានឹងទេព្រះអង្គសរសើរតែរឿងសង្កហធัวតើប៉ុន្តែយើងអត់ស្ដាប់ព្រះអង្គទាំងអស់តែគ្នាហ្នឹងទាំងអាត្មាទាំងអីហ្នឹងភាកច្រើនមិនសូវស្ដាប់តែរឿងហ្នឹង មានសង្សារហ្នឹងគឺសួរបងឯងស្រឡាញ់អូនអត់អូនស្រឡាញ់បងអត់គឺចង់ឲ្យតែគេស្រឡាញ់ហ្នឹងមកហ្នឹងហើយបងថាអាស្រឡាញ់ហ្នឹងចង្រៃណាតួអាស្រឡាញ់ហ្នឹងចង្រៃណាចង្រៃហ្នឹងហើយពីព្រោះពេលស្រឡាញ់ខ្លាំងដោយអំណាចលោភៈហ្នឹងគឺធ្វើកាយវិការអីឲ្យគេសង្ឃឹមមកទំហឹងហ្មងគឺគ្រប់យ៉ាង ដើម្បីអូនគ្រប់យ៉ាងដើម្បីបង ពេលវាត្រូវការណា វាលើសពីការសង្គ្រោះសង្គ្រោះគឺស្មើមុខស្មើក្រោយសង្ឃហធោគឺស្មើមុខស្មើក្រោយប៉ុន្តែអាតួស្រឡាញ់នេះពេលស្រឡាញ់ខ្លាំងគឺថាគ្រប់យ៉ាងដើម្បីបងហើយហើយកុហកទេថាអត់កុហកទេគ្រប់យ៉ាងដើម្បីអូនគ្រប់យ៉ាងដើម្បីបងពួកអាស្រឡាញ់វាខ្លាំងដូចភ្លើងចឹងគ្រប់យ៉ាងដើម្បីអស់ឯងហ្នឹងអត់ទៅណាខុសពីអស់ឯងទេប៉ុន្តែឆេះយូយូយូយូខ្ទេចដល់ឆេះយូយូខ្ទេចវារៀលទៅឆេះរបស់ផ្សេងទៀតអស់ហ្នឹងតាំងតូចចិត្ត បលយកកាលវិឆេះអញវាអត់លែងឯងសោះវាឆេះហើយឆេះទៀតឆេះ control ឆេះណាឆេះណីអត់ដល់វាឆេះអស់កន្លែងឆេះសួរថាមកពីពីអស់ហ្នឹងវាមិនល្អតើអត់ទេអស់ហ្នឹងល្អតើប៉ិនវាឆេះអស់កន្លែងឆេះវាទៅជាផេះអស់ទៅហើយក្នុងចិត្តរបស់ភ្លើងហ្នឹងវាមិនឆេះទៀតទេវានឹងទៅឆេះកន្លែងផ្សេងនឹងអញ្ចឹងណា ហ្នឹងអានោះគៀកគ្នា អាស្រឡាញ់ដោយ រាគៈហើយនឹងអាសង្កហធននោះគៀកគ្នាប៉ុន្តែយើងមិននាំគ្នាធ្វើសង្កហធនដល់គ្នា យើងនាំគ្នាបង្កើតកលេសដាក់គ្នាហើយតួកលេសហ្នឹងវាត្រូវការតែរបស់ថ្មីទេតួតណ្ហាហ្នឹងវាត្រូវការរបស់ថ្មីថ្មីហ្នឹងហើយយើងមើលតែយើង ប្រើរបស់ដឹងហើយយើងថាអូកាល iPhone 7ចេញមក7 Plus 7 Plus មើសមាសទៀត the golden យេនៅពេលហ្នឹងវាអត់តាន់មានរបស់ណាមួយទៀតមកដល់ពេលវាមានរបស់ផ្សេងមកវាមាន8វាមាន10មក11ឥឡូវ12 12ឥឡូវថាអស់ចានឹងអស់ចាសម្រាប់ឥឡូវនោះសម្រាប់លោភៈសម្រាប់ឥឡូវនោះនឹងប៉ុន្តែវាមិន អស្ចារ្យគ្រប់ពេលទេតែមានរបស់ថ្មីលេចឡើងទៀតណាវានឹងឆាបទៅរករបស់ថ្មីទៀតហើយឃើញទេប៉ុន្តែបើជាសង្កហធោវិញអត់ងាយសាបសូន្យទេសង្កហធោងាយសាបសូន្យមានតែចម្រើន សង្កហធោកើតពីការសង្គ្រោះណាកើតដោយការ មិនមែនបំពេញតណ្ហាតែមួយមុខខ្លួនឯងអញ្ចឹងគេត្រូវតែធ្វើអញ្ចេះឲ្យអញគេត្រូវតែធ្វើអញ្ចឹងឲ្យអញអត់ទេអត់អញ្ចឹងទេគឺត្រូវសួរខ្លួនឯងតើតើអញត្រូវធ្វើអីដើម្បីដៃគូរបស់អញបញ្ហារបស់ដៃគូអញគឺជាបញ្ហារបស់អញក្នុងន័យថាគឺដាក់ខ្លួនសុខចិត្តលំបាកជាមួយដៃគូនោះមានតែធ្វើអ្វីអ្វីដើម្បីដៃគូមិនទៀមទាពីដៃគូច្រើនទេ នឹងប៉ិនសួរថាធ្វើអញ្ចឹងហើយក៏ដោយនៅតែបែកគ្នាទេ Yes នៅតែបែកគ្នាពោះជួនកាលដៃគូសង្កហៈធោវាអត់ស្មើមួយយើងគេនៅតែបែកពីយើងអញ្ចឹងប៉ុន្តែបើទៅដោយលក្ខណៈជួយគេដូចដូចអ្នកសួរលើកឡើងថាខ្ញុំខំធ្វើល្អគ្រប់យ៉ាងហើយអានឹងយើងថាណាបើយើងធ្វើល្អគ្រប់យ៉ាងហើយដោយមិនចង់បានអីធ្វើដោយការសង្គ្រោះមែនរឿងអីត្រូវកើតទុកយើងឲ្យគេតារបស់យើងឲ្យគេណារបស់មិនសុំពីគេ ការទុកវាការទុកហើយវាអញ្ចឹងឯងបងខណ្ឌថាយើងផ្ដល់ឲ្យជាងការចង់បានប្រកាសជាមិនសូវឈឺទេតែបើយើងចង់បានជាងការផ្ដល់ឲ្យពិតណាស់ថាយើងឈឺពួកយើងសង្ឃឹមសេចក្តីសុខលើគេច្រើនពេកយើងមិនព្រមរៀនផ្ដល់សេចក្តីសុខឲ្យគេអញ្ចឹងបានពាក្យថាប៉ុនប៉ុនល្អល្អហ្នឹងគឺសំដៅដល់ការផ្ដល់ឲ្យហើយដល់តែគេ មិនព្រមយកអាល្អដែលយើងឲ្យនឹងសួរនរណាអ្នកបាត់នោះមិនមែនយើងអ្នកបាត់ទេមិនគេទៅនឹងសុទ្ធតែរឿងយើងអន់ទេមែនទេមែនទេគិតអញ្ចឹងអូយ៉ាប់អាគេបោះយើងចោលរឿងបោះគេ តែយើងបោះខ្លួនឯងចោលឬបោះយើងមកពិភពលោកនេះបោះយើងចោលអត់បញ្ហាប៉ុន្តែបញ្ហាធ្ងន់មួយគឺខ្លួនឯងបោះខ្លួនឯងចោលហើយខ្លួនឯងមកប្រាប់ខ្លួនឯងថាខ្លួនឯងអត់តម្លៃ តម្លៃពីណាអ្នកគិតពីណាអ្នកឲ្យជីវិតជាមនុស្សនេះ មាន តម្លៃមហាសាលដែលព្រះបរមគ្រូថា ជាលៀបទៅជាសម្បត្តិណាមាននុសិកាចសម្បត្តិបានសម្បត្តិជាកំណើតមនុស្សជាសម្បត្តិមហាសាលហ្នឹងហើយជាសម្បត្តិដែលប្រសើរលើសទ្រព្យសម្បត្តិលើពិភពលោកនេះទាំងអស់ណាកំណើតមនុស្សហ្នឹងណា ហើយខិនមនុស្សម្នាក់ឈប់ស្រឡាញ់យើងយើងអស់សង្ឃឹមអីក៏មនុស្សនឹងវាអស់ចាមកម៉េះជីវិតយើងនេះមានតម្លៃណាបើចង់ដឹង ថាជីវិតនេះមានតម្លៃឬអត់ហ្នឹងក៏ផ្ដាំផ្ញើដល់អ្នកចង់សម្រេចចិត្តសម្រាប់ខ្លួនទាំងឡាយយ៉ែគិតចេះបញ្ចាប់ឃើញយើងដើរទៅព្រៃអីស្រាប់ទៅជួបយក្ស គេឲ្យមាសយើងមកកេះមកឡានអាកាម៉ាស់ថាមកធ្វើអ្នកមានមកយកមកវិញមកធ្វើអ្នកមានដាក់ពេជ្រមកឡានអាកាម៉ាស់មកមិនតិចតួចទេគេឲ្យប៉ុណ្ណឹងគេឲ្យទាំងឡានដឹកមកទៀតដៃគេបកុលមាសប៉ិនគេសុំក្បាលយើងយើងម្នាក់ឯងគាត់នៅប្រៃហ្នឹងឲ្យមាសឲ្យមាសមែនតែន ឬក៏ឲ្យមាសមកភ្នំទៅហ្មងឬក៏ឲ្យ10ឡានអាកម្មឲ្យមាសឲ្យពេជ្រហ្នឹងមើលយើងទាំងឡាយឲ្យក្បាលយោមពេជ្រនឹងអត់ណាកាត់ក្បាលហើយយកពេជ្រនឹងអត់ No ចង់ឲ្យពិភពលោកទាំងមូលក៏យើងអត់យកដែរមែនទេព្រោះយើងម្នាក់ឯងនៅក្នុង បើថាឲ្យមកសុកចិត្តលះបងខ្លួនឯងឲ្យតែឲ្យ មាសនឹងមកប្រជាជនអីណាណីណាអាហ្នឹងវាសមលះបងដែរប៉ុន្តែនេះអត់សោះអត់ប្រយោជន៍អីសោះគេគិតឲ្យតែប៉ុណ្្នឹងអត់មានរឿងផ្ញើទៅណាទៀតទេគេសុំក្បាលយើងហើយគេឲ្យមាសប៉ុណ្ណឹងក្បាលយើងថ្លៃជាងណាជីវិតយើងថ្លៃជាង មាសអា10កុងតឺន័រហ្នឹងទៀតណាប៉ុន្តែពេលអាវិធីគិតរបស់យើងនេះវាគិត ខ្លីវាក៏ញុចញុចទៅមោហៈវាបាំងពេលហ្នឹងទៅទៅឃើញថាតែមនុស្សបោះបង់យើងមួយយើងឃើញខ្លួនយើងអត់តម្លៃមែនទេមែនទេមែនទេមែនទេជួនកាលមនុស្សខ្លះបើយើងពិតជាមនុស្សល្អមែនទេគេអត់យល់យើងត្រូវដឹងថាមនុស្សហ្នឹងមនុស្សកាលកណីមនុស្សអឺអត់លៀបមនុស្សអត់អាចទទួលចិត្តស្មោះយើងបានអត់អាចទទួលរបស់ល្អពីយើងបាន ចឹងយើងនៅសល់របស់ល្អភាពល្អរបស់យើងទុកសម្រាប់ខ្លួនឯងអាណាមយកអញទុកខ្លួនឯងឃើញសេចក្តីល្អដែលខំធ្វើឲ្យគេហើយគេមិនយកទុកខ្លួនឯងដូចយើងមានលុយចឹងខំយកទៅឲ្យគេគេអត់យកយហីឲ្យលុយហើយអត់យកឯងយកឯងទុកចាយខ្លួនឯងទុកទិញទៀវស៊ីខ្លួនឯងហ្នឹងហើយអញ្ចឹងសេចក្តីល្អសេចក្តីស្មោះត្រង់សេចក្តីស្រឡាញ់អញ្ចឹងដែរ សុំស្រឡាញ់ផ្ដល់ស្រឡាញ់ឲ្យគេគេមិនយកទុកស្រឡាញ់ខ្លួនឯងឃើញទេទុកស្រឡាញ់ខ្លួនឯងនឹងថែរក្សាខ្លួនឯងឲ្យល្អប្រព្រឹត្តអំពើល្អធ្វើអំពើជាប្រយោជន៍ដល់អ្នកណាដែលគេត្រូវការសេចក្តីល្អពីយើងនោះមកដូចរឿងអឺរឿងអីរឿងនាងដូចជានាងឧត្តមពោអឺឈ្មោះអីស្មានមិនប្រកាសទេគឺអឺ មហេសីរបស់ស្ដេចនៅក្នុងរឿងមហោសតអឺដែលជាកូនរបស់គ្រូអាចារ្យទិសាប្រមោក គ្រូអាចារ្យទិសាប្រម៉ងមានកូនសិស្សមួយប៉ុន្តែរូបសម្បត្តិមិនសូវល្អទេប៉ុន្តែអាសាចេះបំរើទឹកក្តៅទឹកត្រជាក់អីចឹងធ្វើឲ្យគ្រូអាចារ្យទិសាប្រម៉ងហ្នឹងពេញចិត្តអញ្ចឹងមានកូនកំមុំមួយក៏លើកឲ្យលើកឲ្យអត់ហ៊ានប្រកែកក៏យកទៅរៀបការទៅប៉ុន្តែតាំងពីការឲ្យអត់ហ៊ានផ្សំតនិចមួយគេបើគេឡើងដេកលើគ្រេឯងមកដេកដៃ គេមកដេកដេកដែរឯងរត់ទៅឡើង លើគេអត់ហ៊ានដេកមួយគេហើយសួរនាងនឹងអន់ទេអត់ទេនាងនឹងល្អណារូបសម្បត្តិលោឆោមនឹងវាស្អាតណាដល់ខ្លួនឯងដូចរាសីវាចាញ់គេថានិយាយចឹងចុះដល់ហើយនៅជាមួយប្រពន្ធនឹងដូចពិបាកហ្មងប៉ិនមានដេកបែកបន្ទប់ខ្លាចឪពុកនឹងពុកក្មេកនឹងថាចឹងធ្វើលេសថា នាំប្រពន្ធឲ្យទៅស្គាល់ឪពុកម្ដាយអញ្ចឹងណាទៅតាមផ្លូវនោះមកដល់កដាលព្រៃហ្នឹងឲ្យប្រពន្ធឡើងបេះផ្លែឈើហើយក៏ខ្លួនឯងអូតែប៉ុណ្ណេះរួចខ្លួនយកសាឡាបាឡាមកស្រះគល់ដើមឈើនឹងរត់បាត់កុំឲ្យប្រពន្ធនឹងតាមហើយនារីល្អណាស់បញ្ចពិតកល្យាណីណាល្អ ឥឡូវយើងមើលមើលស្រីល្អម្លឹងម្លឹងហើយបរោះនឹងរត់ចោលមកពីតម្លៃវាមិនវាមិនមានថាមែនទេមកវាថ្លៃពេកមនុស្សវាអត់មានបនដល់ដើម្បីណែបនិតជាមួយនឹងនារីនោះរស់នៅជាមួយគ្នា បានមកបានជួបជាមួយស្ដាច់ទៅទីមហេសីស្ដាច់ទៅបនគេវាក៏លិបត្រូវមួយស្ដាច់មនុស្សកាលកណីវាអត់អាចបានឃើញទេ វាអាចអញ្ចឹងអញ្ចឹងបានពាក្យគេនិយាយសាមញ្ញថា នៅពេលដែលស្អីមួយបែងបញ្ចប់វាជាពេលចាប់ផ្ដើមនៃរបស់ថ្មីមួយទៀតហើយហ្នឹងហើយពីព្រោះធម្មជាតិហ្នឹងអញ្ចឹងតែមួយអលត់មួយកើតមួយអលត់មួយកើតមួយអលត់មួយកើត be in present moment គឺក្នុងគណៈបច្ចុប្បន្នហ្នឹងហើយយើងក៏មិនបាច់ទៅដាក់ប្រដាសាអ្នកដែលបែកពីយើងអីទេអត់ទេ អាត្មាជាតែឃើញហើយអ្នកខ្លះស្រឡាញ់គ្នាដល់ពេលនៅជាមួយគ្នាមិនបានទៅហែកហួរគ្នាទៅចេះចុះទៅអឺអញនឹកស្មានថាអញចេះនឹកស្មានថាអញចុះវិញចេះវិញចុះអីហែកចុះដីអោបគ្នារាប់សិបឆ្នាំល្មិចនោះជាឆ្ងល់អត់មានទុកសេចក្តីល្អឲ្យគ្នាបន្តិចកើតទេអីហ្នឹងហើយអញ្ចឹងមិនពួកបោះរទេស អាត្មាឃើញនោះមួយយ៉ាងគឺអត់សូវអត់សូវឯរឿងហ្នឹងអ្នកដែលធ្លាប់ ជាសង្សារធ្លាប់ជាប្តីប្រពន្ធហើយគេមកជា friend កើត friend គឺ friend ហ្មងអត់មានអញ្ញែញ៉ៃទេបរទេសពួកអូស្ត្រាលីអីនោះហើយដល់ពេលសួរបែកគ្នារឿងអីគឺថាគ្រាន់តែយើង ការយល់យើងវាមិនត្រូវគ្នាជាស្រ័យវាមិនត្រូវគ្នាប៉ុន្តែជាមិត្តភក្តិគេនៅចិញ្ចឹមកូនគេនៅចេញចូលអីប៉ុនស្មោះត្រង់អត់មានលូកលាន់អីទេអត់ទេ មានឌឺដងអីក៏អត់ដែរ គឺថាគេដាក់ចិត្តថា friend friend ហ្នឹងគេទុកសិនឲ្យគ្នាទៅរយណាទៀតរត់ទៅឃើញទេងាយទេវាទល់តែមានរឿងនោះវាខ្លាំងខ្លាទៅជា violent ខ្លាំងឯអាហ្នឹងមិនដឹងប៉ុន្តែបើរឿងគណៈបែកគ្នា ធម្មតា គឺមកជា friend មកជាមិត្តភក្តិគឺជាមិត្តភក្តិមែនតេនហ្មងហើយគេអត់អត់អញឹកអញុកអញេះអញោះអីទៀតអត់ទេមិត្តភក្តិគឺមិត្តភក្តិហ្មង ណាកន្លែងហ្នឹងល្អដែរណាបានថាល្អដែរទុកសិនឲ្យវាអាត្មាធ្លាប់នឹកគេមិនមែនដែរដល់គេយកប្តីអស់ទៅអាត្មាមិនដែរនិយាយក្រក់ពីគេធ្លាប់ដែរតាធ្លាប់នឹកគេដែរតាហ្នឹងហើយមនុស្សដែលអាត្មាស្រឡាញ់នៅតែជាមនុស្សល្អអាត្មាថាចឹងនៅតែមនុស្សល្អដែរគឺគ្រាន់តែមានប្តីផ្សេងប្តីនោះមិនមែនអាត្មាតែប៉ុណ្ណឹងហ្នឹងហើយចឹងតែចឹង ខិនថាកែងស្រឡាញ់យើងចង់ជួយគេយើងចង់ឲ្យគេល្អចុះបើគេបានប្តីល្អរឿងអីអញតូចចិត្តប្រាប់ចឹងដើរតួចឹងណាអត់អីឃើញគេបានសុខទៅក៏សบายចិត្តចឹងទៅនៅរឿងអីស្រឡាញ់គេថាត្រូវតែបានអញនោះគេបានអ្នកផ្សេងក៏បានប្រាប់ខ្លួនឯងតាំងពីដើមមកអញ្ចឹងបើគិតថាវាមិនតន់ deep ដូចអ្នកនៅកុហក maintain មិនដឹងទេណាប៉ុន្តែចិត្តធ្លាប់នឹកគេហ្នឹងមានមានអញ្ចឹងដែរជួនកាលនឹកគេ2 3ឆ្នាំក៏មានដែរ ប៉ុន្តែក្រោយមកគេការបាត់ទៅការបាត់ទៅវារៀងបាក់ចិត្តតិចចឹងដែរប៉ុន្តែមើលគ្រួសារគេសុខសប្បាយទៅក៏ត្រេកអរមួយគេចឹងទៅណាសบายចិត្តណាចឹងជាឱកាសចិត្តនឹងតនេជាឱកាសដើម្បីចាប់ដើមសារឡើងវិញចាប់ដើមរឿងអីមិនដឹងចាប់ដើមថានៅតឯងចាប់ដើមថាខ្ជិលគិតចាប់ដើមថាមានអ្នកថ្មីទៀតគឺដូចគេទុកឱកាសឲ្យយើងដើរមកផ្លូវទៀតចឹង ណាហើយជួនកាលជួបអ្នកក្រោយល្អជាងមុនក៏មានហើយបើទោះជួបអ្នកក្រោយយ៉ាប់ជាងមុនក៏ជារឿងជីវិតដែលត្រូវតែឆ្លងកាត់អត់បញ្ហាអីទេ The past is just an experience ឬក៏ history The future is mystery and the present is the gift ណាអញ្ចឹងអតីតកាលគ្រាន់តែជាបទពិសោធន៍គ្រាន់តែជាប្រវត្តិរឿងរ៉ាវដែលយើងឆ្លងកាត់ ហ្នឹងហើយអនាគតជាអាចកំបាំងអត់ដឹងទេទៅមុខទៀតមិនដឹងម៉េចទេប៉ុន្តែបច្ចុប្បន្នធ្វើអីនឹងឡាទីវថាស្នេហារញ៉េរញ៉ៃណាស់ទៀនត្រូវណាព្រះថាដែរតាស្រឡាញ់ហ្នឹងវានាំមកខ្វល់បើអត់មានស្រឡាញ់មានខ្វល់អីអូ VT ថានាងអមរាអាត្មាវាច្រឡំដែរ អមរាដូចជាគូរបស់មហោសុតមែនណានៅរឿងហ្នឹងផ្នែករឿងច្រឡំបន្តិចបាទជាស្រ័យបើនិយាយខុសរឿងអីប៉ុន្តែក្នុងន័យថាបរោះកាលកណីហ្នឹងអឺមិនមិនអឺมันអាចរួមរស់ជាមួយមនុស្សមានបុណ្យខ្ពស់ជាងខ្លួនឯងបានហ្នឹងហើយ ចឹងឥឡូវនេះបើសុខភាពនៅល្អនឹងជីវិតនៅមាន គឺជាលៀបជាសំណាង ដែលមិនតន់ត្រូវបានបំផ្លាញសូម្បីតែបន្តិចខូចតែចិត្តទេសុខភាពនៅអីនៅខូចចិត្តនឹងចិត្តខូចទេនិយាយថាខូចចិត្តតាមពិតចិត្តខូចប្រែមកថាចិត្តខូច អាតូមម្នោះវាមិនសមអញ្ចឹងសិនគឺតោសាក់មូលចិត្តគេណា សតិដឹងតន់ថាវាជាអកុសលធម៌ចម្រើនសតិនឹងមានកម្លាំងវិញហើយអាបាក់ទឹកចិត្តនឹងវាលែងកើតហើយដើរតាមមាគាពុទ្ធមិនចេះចាញ់នឹងដល់ថ្នាក់ណាក៏ងើបរួចដែរដល់ថ្នាក់ណាក៏ងើបរួចដែរឲ្យតែស្គាល់ថាអាការកើតទុកជាអកុសលធម៌យើងមើលដូចរឿងបដាចាបាត់បងអីខ្លះងើបរួចបាត់បងប្តីបាត់បងកូនបាត់បងម៉ែឪបាត់បងផ្ទះសបាយ តែជួបព្រះអង្គព្រះអង្គឲ្យចម្រើនសតិបញ្ញាឡើងវិញងើបរួចហ្នឹងខូចចិត្តវាចិត្តវាមិនវាចិត្តវាមិនខូចទេខូចចិត្តប្រហែលតែចិត្តខូចចិត្តខូចគឺអកុសលសតិដឹងតន់កំចាត់វាបាន រឹងមាំឡើងវិញហើយ